ជម្រាបសួរអ្នកទាំងអស់គ្នាសុខជាទេការជួបគ្នាយូរហើយចាថ្ងៃនេះជួបគ្នានៅប្រធានបទថ្មីដែលខ្ញុំហៅថាគុកឥតចិញ្ចាំចា នេះគឺជាបទពិសោធន៍ជីវិតមួយដែលខ្ញុំបានឆ្លងកាត់ហើយខ្ញុំបាន រំដោះខ្លួនឯងចេញពីគុកអត់ចិញ្ចាំងនោះទាំងអស់ដើម្បីផ្ដល់នូវសេរីភាពសេរីភាពដែលពេញលេញមួយឲ្យខ្លួនឯងសេរីភាពនៃការគោរពខ្លួនឯងសេរីភាពនៃការធ្វើជាខ្លួនឯងពិតប្រាកដចាតើគុកអត់ចិញ្ចាំងនេះមានន័យថាម៉េចគុកអត់ចិញ្ចាំងនេះសម្រាប់ខ្ញុំខ្ញុំហៅវាជាគំនាបជាច្បាប់នៃសង្គម ដែលយើងម្នាក់ម្នាក់ខ្លួនឯងហ្នឹងយកមកដាក់ជាសម្ពាធសម្រាប់ខ្លួនឯងគៀបខ្លួនឯងសង្កត់ខ្លួនឯងដើម្បីគោលដៅទទួលបាននៅការឲ្យតម្លៃឬក៏ការទទួលស្គាល់តាមបែបណាមួយនៃសង្គមដែលយើងរស់នៅនឹងចា៎ហើយជារៀងរាល់ថ្ងៃយើងតែងតែប្រឈមមុខនឹងការដែលឲ្យអឺដៀលថ្មេះខ្លួនឯងឬក៏សួរខ្លួនឯងថាធ្វើបែបនេះសមអត់ធ្វើបែបនោះសមអត់ឬក៏ថាធ្វើអញ្ចឹងមិនសមទេធ្វើអញ្ចឹងមិនសមទេធ្វើបែបនេះវិញចានិយាយទៅ រាល់ថ្ងៃគឺរស់នៅក្នុងការចរចាជាមួយនឹងខ្លួនឯងថា អាចបន្ធូរសម្ពាធបន្តិចបានអត់អាចបន្ធូរគំនាបបន្តិចបានអត់អីចឹងចាហើយការរស់នៅបែបនេះគឺវាធ្វើឲ្យយើងរស់នៅឆ្ងាយពីខ្លួនឯងរស់នៅអឺមិនមែនជាខ្លួនឯងពិតប្រាកដធ្វើនៅរបៀបមួយជីវិតមួយដែលមិនមែនជាជីវិតដែលយើងចង់បានពិតប្រាកដហើយយូរយូរទៅយើងកាន់តែវង្វេងកាន់តែបាត់បង់មិនដឹងថាតើខ្លួនឯងពិតប្រាកដចង់បានអីចង់រស់នៅបែបណាព្រោះមួយថ្ងៃមួយគិតតែសួរថាតើគេមើលមកសមអត់អូខេចាអឺ នៅក្នុងគុកអត់ចិញ្ចាំងនេះសម្រាប់ខ្ញុំអឺផ្នែកញាត គឺជាសោជាសោដែលចាក់យើងឲ្យជាប់នៅក្នុងគុកអត់ចិញ្ចាំងនោះចំណែកឯចិញ្ចាំងអូម៉ៅរពឹសនោះរពឹសអូខេបន្តទៀតចាចំណែកឯចិញ្ចាំងគឺជាសម្ពាធគឺជា គំនាបផ្សេងផ្សេងដែលយើងខ្លួនឯងណាដាក់មកខ្លួនឯង ចាអ្នកខ្លះគាត់ប្រឹងខ្លាំងមែនតានក្រុងប្រឹងបត់ប្រឹងបែនប្រឹងសាងចន្ទះនោះកាន់តែក្រាស់ទៅក្រាស់ទៅ ហើយជីវិតរបស់គាត់គឺពិបាកក្នុងការរស់នៅប្រចាំថ្ងៃរបស់គាត់តែម្ដងអ្នកខ្លះគាត់ប្រើពាក្យរហូតដល់ថារស់ដូចស្លាប់អ្នកខ្លះគាត់ថាស្លាប់ទៅប្រសើរជាងចេះទាំងអស់ហ្នឹងវាកើតឡើងដោយសារតែសម្ពាធដែលយើងខ្លួនឯងហ្នឹងចេះតែមួយថ្ងៃហើយមួយថ្ងៃទៀតថែមឲ្យខ្លួនឯងតាមរយៈដែល មើលថាតើភ្នែកគេមើលរបស់យើងសមឬក៏អត់អូខេ ចាអញ្ចឹងថាតានៅក្នុងអុជគុកអិតជញ្ជាំងនេះជញ្ជាំងរបស់វានឹងមានសភាពបែបណា មានសន្តានបែបណាឬក៏យើងអាចនិយាយដល់ងាយស្រួលស្ដាប់ថាមានជញ្ជាំងអីខ្លះអូខេអឺនៅក្នុងនេះខ្ញុំចែករំលែកជាបទពិសោធន៍របស់ខ្ញុំបើសិនជាអ្នកទាំងអស់គ្នាមានគំនាបណាផ្សេងដែលខុសពីបទពិសោធន៍ដែលខ្ញុំនឹងចែករំលែកបន្តិចទៀតនេះកុំភ្លេច comment នៅក្នុងវីដេអូនេះផងដើម្បីចែករំលែកជាមួយគ្នាចាអញ្ចឹងអឺ សម្រាប់បទពិសោធន៍របស់ខ្ញុំគឺចិញ្ចាំងភាច្រើនដែលក្រាស់ជាងគេគឺចិញ្ចាំងដែលពាក់ព័ន្ធទៅនឹងភេទភេទប្រុសភេទស្រីស្រីត្រូវធ្វើយ៉ាងម៉េចប្រុសត្រូវធ្វើយ៉ាងម៉េចហ្នឹងគឺថាជាចិញ្ចាំងដែលក្រាស់ជាងគេខ្ញុំលើកឧទាហរណ៍ថាចិញ្ចាំងពាក់ព័ន្ធទៅនឹងសម្រស់អូខេមនុស្សស្រីត្រូវស្អាតបែបណាមនុស្សប្រុសត្រូវស្អាតបែបណាអូខេតែនៅក្នុងប្រទេសយើងនៅនៅស្រុកខ្មែរយើង គឺថាមនុស្សស្រីដែលស្អាត តល់តែស្បែកសរៀងតូចសឡូនសក់វែងស្លូតសិតឲ្យរលើបរលោងជាប់ចិត្តអីហ្នឹងអាហ្នឹងបានគេហៅថាមនុស្សស្រីដែលស្អាតអូខេត្រូវតែរៀបចំខ្លួនឲ្យស្អាតចិត្តឲ្យល្អចិត្តទៅតាមបែបដែលសង្គមចង់បានណាហើយពេលបែបហ្នឹងអ្នកខ្លះទៅផឹងកឹបសក់ គេផ្សក់មូសក់រហូតដល់សក់នឹងសឹងថាឡែងមានជីវិតអស់ហើយបើថាអត់បានស្គាល់ណារសជាតិកម្ដៅគៀបកម្ដៅភ្លើង នឹង ទេគឺរឹសអស័យសពតតតាបានគៀបបានបានបានកឹបអីចឹងទៅអាហ្នឹងបានឃើញស្អាតនឹងគេចឹងទៅចាហើយទាំងអស់នោះវាធ្វើឲ្យយើងកាន់តែពេលខ្លះយើងបំផ្លាញខ្លួនឯងទៀតផងមែនទេ ចាហើយបើតាតងទៅនឹងសម្រស់បរោះវិញគឺសង្គមតែងតែឲ្យតម្លៃថា មនុស្សប្រុសដែលស្អាតត្រូវតែមានមាំណារាងខ្ពស់ស្រឡះសាច់ដុំធំឲ្យមាំមើលទៅឲ្យមាំមួនទៅ គេហៅថាប្រុសចំជាប្រុសតែសួរថាយើងជ្រើសរើសកំណើតបានអត់មែនទេ ខ្ញុំមិនតន់និយាយពីរបៀបថាធ្វើយ៉ាងម៉េចដើម្បីរំដោះខ្លួនពីគុកអចិន្ចាំងឯនៅក្នុងវីដេអូនេះនៅក្នុងវីដេអូផ្សេងផ្សេងទៀតយើងនឹងទៅចែកគ្នាយើងនឹងខ្ញុំនឹងបកស្រាយច្រើនជាងនេះពាក់ព័ន្ធថាធ្វើយ៉ាងម៉េចទៅឲ្យរំដោះខ្លួនពីគុកអចិន្ចាំងបានចា៎ខ្ញុំថែមឧទាហរណ៍នៃចិញ្ចាំផ្សេងទៀតឧទាហរណ៍ពាក់ព័ន្ធទៅនឹងចិញ្ចាំភេទនឹងដដែលគឺចិញ្ចាំការងារហើយនឹងទំនួលខុសត្រូវតាមភេទអូខេ មនុស្សស្រីត្រូវតែចេះការងារផ្ទះអូខេមនុស្សស្រីគ្មានអីស័កសមជាង ធ្វើជាមេផ្ទះណាមនុស្សប្រុសត្រូវតែមាំត្រូវតែខ្លាំងទៅធ្វើការនៅ ខាងក្រៅរកលុយចូលផ្ទះណាទំនួលខុសត្រូវរបស់ជាបរិសត្រូវតែរកលុយដើម្បីចិញ្ចឹមក្រុមគ្រួសារណាមនុស្សស្រីត្រូវចេះទុកដាក់ក្នុងផ្ទះអីអស់នឹងជាដាក់ទំនួលខុសត្រូវទាំងអស់នេះយូរយូរទៅយើងបាត់បង់ភាពជាខ្លួនឯងហើយមនុស្សស្រីខ្លះ អត់ចេះធ្វើការងារផ្ទះគឺចាប់ដើម deal ថ្មេះខ្លួនឯង deal ថ្មេះខ្លួនឯងថាខ្លួនឯងមិនសមជាស្រីតាមពិតទៅគ្មានអីដែលថាសមមិនសមទេអូខេចាំនិយាយក្នុងវីដេអូក្រោយថាតើរំដោះខ្លួនចេញពីគុកចិញ្ចាំងនេះមានយើងត្រូវធ្វើយ៉ាងម៉េចខ្លះអូខេចាខ្ញុំលើកឧទាហរណ៍បន្ថែមទៀតបន្ទាប់ទៀតដូចជាឲ្យចិញ្ចាំងច្បាប់សង្គមច្បាប់សម្រាប់ប្រុសច្បាប់សម្រាប់ស្រីចា ច្បាប់ក្បួនទម្លាប់របស់សង្គមហ្នឹងថាប្រុសត្រូវធ្វើយ៉ាងម៉េចស្រីត្រូវធ្វើយ៉ាងម៉េចឧទាហរណ៍ដូចជានៅក្នុងសង្គមរបស់យើងយើងមានច្បាប់ប្រុសច្បាប់ស្រីអូខេ អឺត្រូវរៀនថាស្រីសពុតក្នុងភ្នត់នោះត្រូវធ្វើយ៉ាងម៉េចហើយបុរសដែលដាំទ្រុង5ហាត់នោះត្រូវធ្វើយ៉ាងម៉េចឃើញគេឲ្យយើងខុសគ្នាគេឲ្យយើងខុសគ្នារវាងប្រុសហើយនិងស្រីចានេះបុរសត្រូវតែដាំទ្រុង5ហាត់ស្ត្រីតែតែសពុតក្នុងភ្នត់ប៉ុន្តែអ្នកខ្លះមកជីវិតអត់ចេះស្លៀកសពុតហោមានទេមានមនុស្សស្រីវាច្រើនដែលគាត់ថាស្លៀកសពុតវាទៅ វាអត់ស្រួលក្នុងខ្លួនហើយបុរសជាច្រើន ដែលគាត់កើតមកធម្មជាតិរបស់គាត់គឺរាងកាយរបស់គាត់ទុនខ្សោយគាត់ បរោះដើមទ្រូក5ហាត់មិនបើគ្រាន់តែឃើញឈាមសន្លប់អ្នកខ្លះនេះខ្ញុំមានពិតភ័ក្ររបស់ខ្ញុំណាមួយម៉ាច់ប៉ែកជាងវិញកុំថាឡើយដល់មុតក្បត់សូម្បីតែមុតតែមជុលដេឈាមចាញ់បន្តិចហ្នឹងវិលមុខបាត់ហើយចាអញ្ចឹងនេះគឺជាធម្មជាតិរបស់យើងម្នាក់ម្នាក់អូខេនៅក្នុងច្បាប់ដែលកំណត់បែបនេះវាធ្វើឲ្យយើងកាន់តែឆ្ងាយទៅឆ្ងាយទៅពីខ្លួនឯងណាហើយនៅក្នុងសង្គមរបស់យើងខ្ញុំលើកឧទាហរណ៍នៅក្នុងសង្គមរបស់យើង មនុស្សស្រីដែលចង់បានស្នេហាពិតផ្លាស់ប្ដូរដៃគូស្នេហាបើជួបមួយណាមិនសក់ជួបពីរវាមិនបានស្ងប់ចិត្តជួបបីវាមិនបានសក់គ្រប់បែបយ៉ាងអញ្ចឹងមនុស្សស្រីដែលចង់បានស្នេហាពិតផ្លាស់ប្ដូរពីដៃគូម្នាក់ទៅដៃគូម្នាក់គេហៅស្រីកាកៃស្រី កាកៃកាកៃចង់បានអីកាកៃគ្រាន់តែផ្លាស់ប្ដូរចង់បានស្នេហ៍ពិតទេមែនទេចា៎ហើយបើសិនជាមនុស្សប្រុសមិនចេះខូច គេថាអត់ហៅប្រុសទេមែនទេនៅក្នុងសង្គមរបស់យើងគេតែងប្រើពាក្យថាប្រុសណាមិនខូចអាប្រុសមិនខូចគេអត់ហៅប្រុសទេគេហៅអាវ៉ែតអញ្ចឹងជាដើមអញ្ចឹងវាធ្វើឲ្យមនុស្សបាត់បង់ខ្លួនឯងបរោះដែរមិនចូលចិត្តទៅខូចខលស្រីញីស្រាសវឹងអួតនួការាអូខេនឹងគេត្រូវគេហៅថាអាវ៉ែតសមអត់អត់សមទេមែនទេចាអញ្ចឹងហើយវាក្បួនច្បាប់ទាំងអស់នេះវាធ្វើឲ្យយើងដាក់ខ្លួនឯងចូលទៅក្នុងគុក ធ្វើឲ្យខ្លួនឯងហ្នឹងសាងចិញ្ចាំងឲ្យខ្លួនឯង ប្រុសប្រុសគាត់ច្រើនប្រើពាក្យថាអូនឯងឲ្យបងកឹះធ្វើមិនខ្មិចបើទៅចោះបេសកកម្មជាមួយគេបើគេ ទៅក្រៅគេបងមិនទៅជាមួយគេគេ deal បងអូនឯងគិតមើលមើល ដែរលេធ្លាប់ទេធ្លាប់មានលោកប្តីប្រាប់អញ្ចឹងហ៎ខ្ញុំធ្លាប់ឮពាក្យសម្ដីហ្នឹងពីមាត់បរោះច្រើនមែនតើចាហើយគូអាណិតគាត់ដែរមែនទេព្រោះឯងគាត់ចង់គ្រាន់តែចង់ធ្វើជាខ្លួនឯងពិតប្រាកដទេមិនចង់ផឹកមិនចង់អួតទៅនួដូចគេប៉ុន្តែបើមិនធ្វើគេឌីលគាត់ថាប្រុសអីអាហ្នឹងគេមិនហៅប្រុសអីគេហៅវែកអីចឹងជាដើមណាចាហើយអឺជញ្ជាំងមួយផ្សេងទៀតដែលมันពាក់ព័ន្ធនឹងភេទទេប៉ុន្តែវាគឺជាជញ្ជាំងមួយដែលខ្ញុំខ្លួនឯងបានជួបប្រទេសដែរគឺជញ្ជាំង វណ្ណៈពូជពងវងត្រកូលគ្រួសារចាជញ្ជាំងនេះក៏ពិបាកដែរដែលដែលធ្វើឲ្យយើងរស់នៅក្នុងគំនាបជាប្រចាំក្នុងសម្ពាធជាប្រចាំ គឺនៅក្នុងក្រុមគ្រួសាររបស់អ្នកដែលមានពូជពងថ្លៃធ្នូណាពូជពងខ្ញុំនឹងជាដើមចាអញ្ចឹងវាធ្វើឲ្យនៅក្នុងគ្រួសារនោះតែងតែមានក្បួនតែងតែមានរបៀបមួយ នៃការរស់នៅរបស់ខ្លួនឯង ហើយចង់ថែរក្សារបៀបនៃពូជពងវងតកូលរបស់ខ្លួនហ្នឹងហើយអឺវាធ្វើឲ្យ កូនចៅពីមួយចំនួនទៅមួយចំនួនត្រូវរស់តាមរបៀបហ្នឹងអញ្ចឹងណាអញ្ចឹងហើយវាធ្វើឲ្យយើងពិបាកពិបាកនឹងរស់នៅតាមរបៀបមួយជារបស់ខ្លួនឯងចាតាមពិតទៅបើនិយាយពីពូជពងរបស់ខ្ញុំមិនមានពូជពងអីធំដុំទេតែគ្រាន់ថាឪពុកម្ដាយរបស់ខ្ញុំគឺជាអ្នកចេះដឹងរៀនចេះដឹងអញ្ចឹងទៅគឺគាត់តែងតែមានរបៀបគេហៅប្រូតូកូលណាប្រូតូកូលក្នុងការរស់នៅរបស់គាត់នឹងតាមរបៀបណាមួយតឹងតែងដាក់កូនចា ហើយអ្នកខ្លះដែលកាន់តែធន់ធ្ងរជាងខ្ញុំគឺដូចជាជាប់ពូជពងវងតកូលស្ដាច់មកពីដើមអីចឹងទៅអញ្ចឹងការរស់នៅគឺគឺកាន់តែមានគំនាបច្រើនជាងអ្នកដែលមានវងតកូលគ្រួសារធម្មតាចាហើយការដែលរស់នៅដោយគំនាបពីពូជពងវងតកូលហ្នឹងគឺវាធ្វើឲ្យយើងបាត់បង់ខ្លួនឯងដោយរបៀបណាវាបាត់បង់ខ្លួនឯងតាមដូចជាតាំងពីការស្លៀកពាក់ណាតាំងពីចរិតរឹកពីសើចត្រូវសើចរបៀបមិន ខ្ញុំឥឡូវខ្ញុំលែងមានថាត្រូវសើចវាមិនអីគឺខ្ញុំសើចតាមរបៀបរបស់ខ្ញុំចាកាលពេលដែលនៅមានឪពុកម្ដាយខ្ញុំគឺថាម្ដាយខ្ញុំគាត់កំណត់ថាមនុស្សស្រីដែលមានពូជពងវងតកូលថ្លៃធ្នូ គេត្រូវធ្វើចរិតដឹកពីបែបណាគេត្រូវសើចបែបណាគេត្រូវមើលបែបណា គេមិនមែនចេះតែបត្រុសបត្រាស់បត្រិះបត្រុសអីដូចឯងអញ្ចឹងទេណាហ្នឹងវាមិនមានពូជពងល្អទេណាមិនមានយូរយូរទៅរកពាក្យហ្នឹងឡើងចង់ឃើញទៀតតែវាខូចមកឲ្យធ្វើឲ្យគេមើលមកគេឌីលយើងណាចាគេឌីលយើងថាខ្វះសម្ដាប់ធ្នាប់ក្នុងការរស់នៅអីចឹងជាដើមចាហើយអ្នកខ្លះទៀតដល់ថ្នាក់ថាពូជហ្នឹងណា មិនដែលទៅធ្វើអាការងារហ្នឹងឯងឧទាហរណ៍ថាយើងយើងយើងយើងជាកូនដែលស្រឡាញ់ការងារខុសពីអ្វីដែលឪពុកម្ដាយត្រៀមទុកឲ្យយើងណាគាត់ប្រើពាក្យថាពូជអញមិនដែលមានអាណាទៅធ្វើការហ្នឹងឯងអញ្ចឹងវាធ្វើឲ្យយើងបាត់បង់ខ្លួនឯងបាត់បង់ខ្លួនឯងនៅពេលដែលយើងមិនអាចធ្វើការមួយតាមក្តីសម័យរបស់យើងបានយើងមិនអាចទៅរៀន ធ្វើអីមួយតាមក្តីសម័យរបស់យើងបានព្រោះតែពូជភូមិវងតកូលនឹងហើយអ្នកខ្លះពូជពងវងតកូលគេខ្លាំងពេកទៅគឺថាជីកឡានតូចឡានទាបអីអស់ហ្នឹងនាំតែគេមើងងាយខូចពូជណាត្រូវទិញឡានធំត្រូវជីកឡានធំអាហ្នឹងបានវាសមនឹងពូជជើងជាដើមចានេះគាត់ថាតើមនុស្សម្នាក់ម្នាក់វាខុសខុសគ្នាអូខេស្ថិតនៅក្នុងស្ថានភាពខុសខុសគ្នាប៉ុន្តែ ការណា ដែលមានក្បួន មានច្បាប់ច្រើនពេកទៅវាធ្វើឲ្យយើងមិនអាច បញ្ចេញនៅអ្វីដែលជាខ្លួនឯងបានអ្វីដែលជាយើងនឹងវាលេចចេញអត់រួចព្រោះតែយើងដាក់ខ្លួនឯងទៅក្នុងប្រអប់ទៅ ក្នុងទុកឥតចិញ្ចៀនហើយយកផ្នែកញៀតជឿជាសោ ចាក់ឲ្យជាប់មិនឲ្យខ្លួនឯងរើរួចចេញរួចទាំងអស់អូខេអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំគ្រាន់តែចង់ផ្ដាំថាដើម្បីស្វែងរកសុភមង្គលហើយនឹងជោគជ័យពិតប្រាកដដែលជារបស់ខ្លួនឯងនោះ គឺត្រូវតែមាន សិល្បៈក្នុងការរំដោះខ្លួនឯងចេញពីគុកអតិចាំហេតុអីខ្ញុំប្រើពាក្យថាសិល្បៈចាសិល្បៈនៃការស្វែងរកខ្លួនឯងសិល្បៈនៃការរំដោះខ្លួនឯងចេញពីគុកអតិចាំខ្ញុំប្រើពាក្យថាសិល្បៈគឺដោយសារតែនៅពេលដែលយើងត្រូវការរំដោះខ្លួនឯងចេញពីគុកអតិចាំគឺវាអាស្រ័យទៅលើទេពកោសល ការច្នៃប្រឌិតការយល់ឃើញហើយនឹងគំនិត ពិចារណារបស់យើងម្នាក់ម្នាក់ខ្លួនឯងអញ្ចឹងហើយគឺជាសិល្បៈផ្ទាល់ខ្លួនក្នុងការរំដោះខ្លួនឯងចេញក្នុងវីដេអូផ្សេងទៀតខ្ញុំនឹងចែករំលែកពីសិល្បៈនៃការស្វែងរកខ្លួនឯងសិល្បៈនៃការរំដោះខ្លួនឯងចេញពីគុកអត់ចិញ្ចាំរបស់ខ្ញុំចា៎ប៉ុន្តែបើសិនជាអ្នកទាំងអស់គ្នាដឹងហើយ មានហើយតែតែធ្វើយ៉ាងម៉េចទៅរំដោះខ្លួនឯងចេញពីគុកអត់ចិញ្ចាំងតែនេះបានកុំភ្លេច comment នៅក្នុងវីដេអូនេះផងណាចាអញ្ចឹង ដើម្បីឲ្យយើងស្គាល់នូវភាពជោគជ័យស្គាល់នូវសុភមង្គលពិតប្រាកដខ្ញុំរំលឹកឡើងវិញថាតើអ្វីទៅជាជោគជ័យនិងសុភមង្គលពិតប្រាកដចុះចេះនៅសុភមង្គលពិតប្រកបវាគឺជានិយមន័យផ្ទាល់ខ្លួនរបស់យើងថាអ្វីទៅជាសុភមង្គលរបស់យើងអ្វីទៅជាជោគជ័យដែលជារបស់យើងទៅពីពិតមែនទេចាអញ្ចឹងដើម្បីទទួលបាននៅសុភមង្គលហើយនឹងជោគជ័យពិតប្រកបដែលយើងស្ងប់ចិត្តដែលយើងស្កប់ស្កល់មានជីវិតមួយដែលធ្វើឲ្យយើងមានអារម្មណ៍ថារាល់ថ្ងៃ គឺជាជីវិតដ៏អស្ចារ្យសម្រាប់យើងណាចាត្រូវតែរៀនរំដោះខ្លួនឯងចេញពីគុកអត់ចិញ្ចាំងធ្វើជាខ្លួនឯងពិតប្រាកដមានជីវិតមួយជារបស់ខ្លួនឯងពិតប្រាកដអញ្ចឹងយើងនឹងជួបគ្នានៅវីដេអូក្រោយៗទៀតថាតាចិញ្ចាំងមួយមួយខ្ញុំមានសិល្បៈរបស់ខ្ញុំយ៉ាងម៉េចខ្លះក្នុងការរំដោះខ្លួនឯងចេញពីគុកអត់ចិញ្ចាំងនោះចាអញ្ចឹងថ្ងៃនេះសូមបញ្ចប់ត្រឹមតែប៉ុណ្នេះហើយជូនពរអ្នកទាំងអស់គ្នា មានសុខភាពល្អមានសេចក្តីស្ងប់សេចក្តីសុខនៅក្នុងចិត្តហើយ មួយថ្ងៃមួយថ្ងៃពេលដែលភ្ញាក់ពីគេងឡើង គឺ មានអារម្មណ៍ល្អជ្រះថ្លាជម្រាបលា